ជំងឺនឹងគេវាដល់ពេលរឡើងទៀតហើយពីបាដល់ហើយធ្លាប់តែបើភ្នែកឡើងឃើញគេទៅដល់ទីណាទាំងនេត្រាដណ្ដើមគ្នាហោមិនដែលទំនេគេមិនលួទេបើគ្មានគេ និយាយសរសងជំងឺនឹងគេគ្មានថ្នាំណាព្យាបាលបានអារម្មណ៍រំខាននឹងស្វាមានចាក់ដោតបេះដូងពីបាក់វៃម្លែឬស្នេហ៍នេះជាស្នេហាពិនស្នេហ៍លើកដំបូង សូមជួយប្រាប់បងផងធ្វើមិនដេញទៅភ្លេចអូនបាន